សួស្តីអ្នកទាំងអស់គ្នាសួស្តីដល់ជនរួមភាសាអញ្ចឹងថ្ងៃនេះខ្ញុំសូមជូនការចាប់អារម្មណ៍ទៅលើវេយ្យាករណ៍ភាសាខ្មែរសម្រាប់ថ្នាក់មធ្យមសិក្សា បាទភាគ2បន្តទៅទៀតបាទពីមូលអឺមូលភេទ OL បាទមូលភេទ OL ពីដើមរៀងមកអ្នកសិក្សាស្រាវជ្រាវភាសាខ្មែរមួយចំនួនធំនិយាយពីមូលភេទ OL សម្រាប់ភ្ជួញជាអ្នកខ្មែរបាទអញ្ចឹងសម្រាប់ភ្ជួញជាអ្នកខ្មែរការលើកឡើងពីមូលភេទ OL នេះដោយសារតែស្រៈមួយចំនួនគ្មានសញ្ញា បាទស្រៈមួយចំនួនគ្មានសញ្ញាសកបតួ OL អអឬក៏ប្រើសញ្ញាជន់ជន់គ្នា បានន័យថាសញ្ញាស្រៈមួយតាំងសូច្រើន បើគិតទៅលើសូគេមិនអាចថាអ្នកខ្មែរមាន OL នោះបានទេ បាទអញ្ចឹងកាលណា OL ជួយអ្នកតាមមូលវេទ OL មែនប៉ុន្តែគឺអាស្រ័យទៅលើលើស្រៈបាទព្រោះនៅក្នុង O បានន័យថា ជួយអ្នកពួក O គឺមានសូ O កប់ទួក្នុងនឹងជួយអ្នកពួក L វាមានសូកប់ទួ L ក្នុងក្នុងនឹង បើគិតទៅលើសូគេមិនអាចថាជួយអ្នក ខ្មែរមានអអលនោះបានទេ ព្រោះកនិងកមានសូកបាទសូដើមរបស់ជួយអ្នក គឺកដូច ដូចគ្នាអញ្ចឹងយើងហៅកបើន័យថាយើងហៅឈ្មោះរបស់វា ដែលមានសូអក្នុងនឹងចនិងចមានសូចបាទសូចសូរបស់ជួយជួយអ្នកចអចចអេចចអីចៃតែមួយដូចគ្នា តែមួយ ដូចគ្នាដែរបាទដូចគ្នាដែរគេអាចនិយាយពីមូលហេតុអអបាន សម្រាប់តែប្រាប់ពីរបៀបអាននិងរបៀបសរសេរអក្សរខ្មែរប៉ុណ្ណោះបាទជាងសូមបញ្ជាក់គេនិយាយគេអាចនិយាយពីមូលហេតុអអបានសម្រាប់តែប្រាប់ពីរបៀបអាននិងរបៀបសរសេរអក្សរខ្មែរប៉ុណ្ប៉ុណ្ណោះបានន័យថាជួយជំនះនឹងអប្រភេទមូលភេទអ ចឹងត្រូវអានសូស្រៈតាមរបៀបអបាទ a a a e e ចឹងទៅដល់ពេលបើសិនជាជួយអ្នកនៅក្នុងមូលភេទ l ចឹងគេត្រូវប្រើស្រៈដូចគ្នាហ្នឹងសញ្ញាដូចគ្នាហ្នឹងតែសូតាមបែបមូលភេទ l e e e u u បាទគេចង់និយាយអញ្ចឹង3សូខោសៈឬហ្នឹងហើយសូខោសៈអខោសៈឬ លឺថ្លង់បាទឬលឺថ្លង់មកន័យថាលឺឬក៏ព្យុយថ្លង់អ្នកវេយ្យាករពីដើមនិយមថាកខចឆតថផសពីដើមណាជាព្យុយជាអ្នកអខោសាចំណែកឯព្យុយជាអ្នកក្រៅពីនេះរួមទាំងដថណហផងជាព្យុយជាអ្នកខោសាលោកអ៊ុយជាអ៊ុយជួនដំឡើងហដល់អនុសវរៈ អនុស្សរៈបាទអនុស្សរៈការចែកជួយជំនះជាកោសៈអកោសៈនេះក៏មិនទាន់មានឯកភាពក្នុងចំណោមអ្នកវិយាករចំនួនមុនដែរវាចនានុក្រមខ្មែររបស់ពុទ្ធសាសនបណ្ឌិតបញ្ចូលដល់ថនជាសូកោសៈតែមិនចាត់ទុកថាហជាសូអ្វីឡើយចំណែកលោកអៀវកើចាត់ទុកដល់ថនហជាសូអកោសៈ លោកកេងវណ្សាបដិសេធទាំងស្រុងថាជួញនាគខ្មែរគ្មានសូខោសៈអខោសៈទេគឺមានតែមូលភេទ OL លោក Go បាទលោក Go Go ញីយាវបាទលោកខួនសុខកំភូនិងលោកនៅសុនយល់ថាជួញជាអ្នកខ្មែរមានសូខោសៈអខោសៈ តែមិនដូចអ្វីដែលជាចំណិតណារបស់អ្នកវេយ្យាករណ៍ពីមុនដែរតាមទស្សនៈអ្នកសិក្សាស្រាវជ្រាវទាំងប៉ុន្មានចុងក្រោយនេះ សូខោសៈក្នុងភាសាខ្មែរមានបាទសូខោសៈក្នុងភាសាខ្មែរមានងៈញៈដៈបាទនេះគឺ ជាសញ្ញាភ្ជញ្ជនៈក្នុងភាសាខ្មែរ នេះជាសញ្ញាតាំងសូភិជ្ជៈទៅតាមអក្សរក្រមអន្តរជាតិបាទណបមយរលវឯជញ្ជនៈក្រៅពីនេះអខោអខោសា4ជញ្ជនៈមានខ្យល់គ្មានខ្យល់អញ្ចឹងនេះគ្រាន់តែជាការបង្ហាញ បើជួយជំនាញដែលអ្នកប្រាជ្ញនីមួយនីមួយគាត់យល់ឃើញអញ្ចឹងការចែកបកគាត់តើមួយណាត្រឹមត្រូវជាងឬក៏មួយណា ដែលគួរតែប្រើបានជាប្រយោជន៍អ្នកសិក្សាស្រាវជ្រាវដែលកំណត់សូជួយជំនាញខ្មែរថាមាន21ចែកជួយជំនាញខ្មែរជាសូមានខ្យល់និងសូគ្មានខ្យល់សូមានខ្យល់មានខបាទខ ចោកហចថផអែបជួយជំនះក្រៅពីនេះ ជាសូគ្មានខ្យល់បាទចំពោះអ្នកដែលកំណត់សូជួយជំនះខ្មែរមកត្រឹមតែ17និង16សូចាត់ទុកថាជួយជំនះខ្មែរគ្មានខ្យល់ទាំងអស់មានចឹងទៀតបាទ អញ្ចឹងចប់ហើយតកតងនឹងជួយជំនះចឹងតែលើកមកបង្ហាញថាជួយជំនះណាមានខ្យល់ឬក៏គ្មានខ្យល់ឬក៏ជាប្រភេទពួកកោសៈឬក៏អកោអកោសៈអញ្ចឹងយើងបន្តទៅដល់ស្រៈបាទតើមានអ្វីគួរឲ្យចាប់អារម្មណ៍បាទដើម្បីអាចបកស្រាយបានខ្លះឬក៏ធ្វើឲ្យយើងដឹងពីអ្វីតទៅនឹងស្រៈនៅក្នុងសភៅថ្នាក់មធ្យមសិក្សាយើង ចឹងសារៈនិយមន័យតាមនិយមន័យទូទៅសារៈជាសត្យតាមួយប្រភេទដែលគ្មានឧបសគ្គបាទដែលគ្មានឧបសគ្គឬទំនប់អ្វីមួយមករារាំងក្នុងការបន្លឺក្នុងការបន្លឺសូរស្រៈទៀតសោតខ្សែសំឡេងញ័រខ្លាំងរងវះខ្យល់បើកធំ និងគ្មានបំរឹងបាទបំរឹងការប្រឹងសាច់ដុំរបស់ប្រដាប់បន្លឺ បាទយ៉ាងម៉េចហើយតកតងនិយមន័យនេះតើអាន ហើយធ្វើឲ្យយើងយល់យ៉ាងម៉េចបាទ make sense ស្រៈជាសត្យតាភេទដែលឧបសគ្គបាទអអេអេអអាអេអឺអ៊ីអ៊ីអ៊ីឬទំនុកវ័យមួយមករាំងក្នុងបន្លឺក្នុងការបន្លឺសូស្រៈទៀតសោត បាទស្រៈទៀតសោតខ្សែសំលេងញ័រខ្លាំង រង្វះខ្យល់បើកធំនិងគ្មានបំរឹងសាច់ដុំរបស់បន្លឺអញ្ចឹងអាតកោអសអមានអត់មានបំរឹងសាច់ដុំរបស់ប្រដាប់បន្លឺដែលគេបង្ហាញជារូបបាទដូចដែលនឹងបង្ហាញរូប អាចយកមកដាក់ឲ្យមើលបានភាសាខ្មែរជាភាសាមួយ ដែលមានសូរស្រៈច្រើន គឺមានលើសពី30សូរ1 ចំនួនសូរស្រៈក្នុង ភាសាខ្មែរមិនទាន់មានឯកភាពគ្នាចំពោះការកំណត់សូរចំនួនសូរស្រៈខ្មែរក្នុងចំណោមអ្នកសិក្សាស្រាវជ្រាវភាសាខ្មែរនៅឡើយទេ លោកសាស្ត្រាចារ្យ Google ញីយ៉េវនិងលោកស្រីសាស្ត្រាចារ្យ Rosa Plum ចាត់ទុកថាស្រៈខ្មែរមាន32សូរបាទចាត់ទុក ក្នុងនោះមានសូអ៊ីបាទខ្ញុំអានតាមជាមួយនឹងសូខ្មែរដែរយើងហៅថាការអានរបស់ខ្មែរនេះរបស់អន្តរជាតិអាពីអ៊ីអញ្ចឹងអានថាអ៊ីចឹងស្រៈដែលមានចុច2យើងអាចចំណាំបាន គឺជាសូស្រៈវែងបាទឲ្យតែមានចុច2គឺស្រៈវែងបើសិនជាវាអក្សរវាដូចគ្នាណាបាទបើវាអត់មានទេ គឺស្រៈខ្លីអញ្ចឹង e e បាទ e អ៊ីអានេះអ៊ីបាទនេះអ៊ូអ៊ីខាងនេះនេះមានឆ្លៃហើយទំនងចេញទៅជាសូអ៊ីបាទទំនងចេញទៅជាសូសូអ៊ីយើងឧទាហរណ៍ប៉ុន្តែក្នុងនេះគេអត់មានឧទាហរណ៍ទេអញ្ចឹងអ៊ីអ៊ីខ្លីគឺអ៊ីអូ ទាំងអស់គ្នាតើអាន3នេះថាម៉េចសម្រាប់ខ្ញុំ OO O នេះ OO O សាអោពួក O យើងមិនអានសា O ដែរដល់នេះ OO O តើហេតុអីបានជាយើងអាន3និង O ដូចគ្នាហើយត្រូវហើយវាអាចសេខុសគ្នា តែវាអានសូដូចគ្នាតែនិមិត្តសញ្ញាអន្តរជាតិនេះតាំងសូនេះខុសគ្នាបាទខុសគ្នាតើតែយើងឃើញនៅក្នុងពាក្យ បើយើងកាន់តែច្បាស់ថានិមិត្តសញ្ញាហ្នឹងសូហ្នឹងពាក្យជាក់ស្ដែងក្នុងភាសាខ្មែរគឺជាពាក្យអ្វីនៅពីនោះបើយើងច្បាស់អញ្ចឹងបន្តទៅទៀតបាទអូអញ្ចឹងអូនេះគូជាមួយនេះអូអូបាទឃើញអូឲ្យមានចុច2ដូចស្អាកយើងទេហើយនេះមានចុច2អញ្ចឹងយើងចំណាំបានអូអូឯនេះគឺអឺឯនេះគឺអឺខ្លីអញ្ចឹងគឺអក្សរ C បញ្ច្រាស់ បានន័យថាត្រឡប់បាទត្រឡប់អញ្ចឹងអឺហ្នឹងគឺអូក្លេរីឯនេះគឺអូធម្មតាអូក្លេប្រហែលជាស្មើនឹងឲ្យនិយាយថាឲ្យចំជាសូអ៊ូប្រហែលជាអ៊ូជើងអើអ៊ូយត់ឯនេះអេបាទអេអេអឺអីអា ចឹង a នេះមានចុច2ដែរចឹងមកន័យថាបើបើ a ខ្លីឬក៏អអត់មានចុច2ដល់ពេលវែងគឺមានចុច 2a បាទតទៅទៀតនេះ a ខ្លីគឺតាមនៅអក្សរ a នោះមានចុច2 a ចុច2គឺ a អ a ខ្លីឬក៏អឯនេះ a អឺស្រៈអីគេនឹងអឺបាទអញ្ចឹងអត្រីស័ព្ទអឺអឺអឺស្រៈអឺរបៀបជាអក្សរអឹមផ្កាប់ជើងឡើងលើហើយចុច2ដល់ពេលអឹមផ្កាប់តតែហ្នឹងគឺអ៊ឹបាទអ៊ឹអ៊ឺយើងចាំងបន្តិចមើលទៅព្រាលព្រាលខាងនេះអ៊ឺបាទអ៊ឺខាងនេះអឺអត្រីស័ព្ទអឺអឺអឺ នេះអឺនេះអឺគេមិនដឹងរៀបយ៉ាងម៉េចទេដូចជាអត់តាមដាប់លក្ខណៈភាសាខ្មែរយើងផងចឹងធ្វើឲ្យវាពិបាកយល់បន្តិចអឺហើយខាងនេះអឺបាទអឺនេះអឺនេះអឺអឺបាទអឺស្តីងមួយនេះអឺពួកអពួកអអើអ៊ូអ៊ូបាទយូ គឺស្លាកខ្លីអ៊ុដល់ពេល u ចុច2គឺ u ហើយនេះមិនដឹងជាថាម៉េចទេ ប្រហែលជា e ដូចមិនជាច្បាស់អឺអអខ្លីគឺអបាទយើងថាឲ្យទៅអហើយនឹងអោបាទអោបន្តទៅទៀតលោកសាស្ត្រាចារ្យខួនសុខ ខំភូចែកសូរស្រាក់ខ្មែរជា42សូរក្នុងនោះមានសូរបាទយើងគេឲ្យគេអត់ដាក់ឲ្យយើងអានទេអញ្ចឹងអ្នកចេះហើយមិនពិបាកអាន ទេ អ្នកដែលអត់ចេះត្រូវតែបាទតែរោអាណា ដែលមានសូរដូចមិញអញ្ចឹងអឺជាអ៊ីមិនដឹងអ៊ីនៅពីខាងលើបាទទៅនោះអញ្ចឹងយើងតើយើងមើលឡើងវិញព្រោះយើងអត់តន់ចាំ ចឹងយើងមិនបាច់អានវិញវែងឆ្ងាយទេពីព្រោះគេមិនដាក់ផងគេចាត់ទុកថាយើងដឹងហើយចេះហើយ A ខ្លីបាទ A ខ្លីខាងនេះ A ខ្លីគូរបស់វាអឺអឺ A ខ្លីអៀងអូខ្លីណាអៀងអៀងតមួយអៀងពំបាទអស់ហើយតា ស៊ីភៅវេយ្យាករណ៍ថ្នាក់ទី5 1983ឆ្នាំរបស់របស់ក្រសួងអប់រំកំណត់សូរស្រៈខ្មែរថាមាន37សូរក្នុងនោះមានសូរបាទអញ្ចឹងយើងអានទៅ យើងទៅទប់ទៀងខាងលើវិញមានអីខ្លះអអអីចឹងមកច្រើនណាស់បាទសៀវភៅវេយ្យាករណ៍ថ្នាក់ទី8 1986បាទរបស់ក្រសួងអប់រំកំណត់សូរស្រៈខ្មែរថាមាន32សូរខាងលើថាមាន37អញ្ចឹងបានអាប់ដេតមក ក្នុងនោះមានសូរយើងរាប់មកដល់ខាងក្រោមបើបើយល់ល្អគួរតែមានសូអានជាភាសាខ្មែរព្រោះនេះអាអាសូវិជានឹងវាពិបាកទៅហើយពិបាកមួយទៀតគឺយើងធៀបជាមួយសូអន្តរជាតិហើយពិបាកមួយទៀតគឺគួរតែយកស្រៈនឹងទៅដាក់ឲ្យឃើញជាមួយឧទាហរណ៍នៃពាក្យពិតរបស់ខ្មែរយើងហើយនេះគឺអត់មានឧទាហរណ៍ទេហើយក៏អត់មានសូអានដែរអញ្ចឹងយើងត្រូវទៅទៀងពីខាងលើ ចឹងយើងនឹងត្រូវស្រង់វាសិនបាទស្រង់វាសិនឥឡូវយើងចូលមកដល់កំណត់សម្គាល់ដោយសារតែមិនទាន់មានឯកឯកសារក្នុងការកំណត់ចំនួន សូស្រៈខ្មែរជាដំបងលោកនៅសុនបាទអ្នកដែលបាទគាត់ទៅសេចងក្រង នៅក្នុងសិភៅនេះ សាររបស់កំណត់សូស្រៈខ្មែរមកត្រឹមតែ36សូអ្វីអ្វីដោយសិភៅវេយ្យាករណ៍ថ្នាក់ទី5ទាំងអស់បាទទី5ពីលើមក គ្រាន់តែដកសូអឺអេអេអេខ្លីអេខ្លីទៅជាអីទៅអេអេទោះតែធៀបជាមួយនឹងពាក្យពិតរបស់វាបើមិនចឹងគ្រាន់តែជាការកំណត់ចោលព្រោះអត់មានឧទាហរណ៍ច្បាស់លាស់យើងមិនដឹង ថាវាជាអ្វីឲ្យប្រកបចេញក៏ប៉ុន្តែក្រោយ ពីការពិចារណាយ៉ាងល្អិតល្អន់និងដោយប្រុងប្រយ័ត្នមកលោកនៅសុនឃើញថាសូបាទសូទាំងអំបាម៉ានេះជាសូស្រៈដែលមានជាប់ ជាមួយជួយអ្នកប្រកបនឹងបាទនេះរួចទៅហើយ បាទសូប្រកបយើងមើលមើលដូចជាអីឬក៏អំទៅអីហ្នឹងអឹមអ៊ុំរួចទៅហើយ អ្នកសិក្សាស្រាវជ្រាវភាសាខ្មែរមួយចំនួនហៅថាស្រៈប្រកប បាទស្រៈប្រកបដូចជាស្រៈ អីឬក៏ស្រៈអំស្រៈអ៊ុំចឹងស្រៈប្រកបហ្នឹងវាមិនមែនជាស្រៈសុទ្ធទេវាមានសូភ្ជញ្ញៈប្រកបរួចហើយចឹងជាទូទៅវាអត់ត្រូវការភ្ជញ្ញៈទេស្រៈហ្នឹងអត់បូកជាមួយភ្ជញ្ញៈទេដូចគ្នានឹងអំបាទដូចគ្នានឹងអំចឹងណាបាទមើលខាងនេះម្ដងបាទអំអ៊ុំអះជាដើមតែសូទាំងនោះមានមៈបាទមានសូមៈនិងហៈជាប់ជាភ្ជញ្ញៈប្រកបរួចទៅហើយដែរ ដូច្នេះលោក នៅសុនស្នើដាក់សូទាំងអស់ហ្នឹងក្នុងក្រមអំ ក្រមអ៊ុំក្រមអះជាដើមវិញ បើយោងតាមកំណត់នេះ ស្រៈខ្មែរមានតែ31សូបាទគឺតាមលំដាប់ហ្នឹងមក2ទំនាក់ទំនងរវាងសូនិងសញ្ញាតួស្រៈក្នុងភាសាខ្មែរ ស្រាកមួយចំនួនដូចជាអខ្លីបាទអខ្លីវាជាអអីនិងអអខ្លីមាន តែសូគ្មាន សញ្ញាសញ្ញាស្រាកមួយ ចំនួន តាំងសូ2ឯស្រាកមួយចំនួនទៀតមួយចំនួនទៀតតាំងសូពី2ដូចជាសញ្ញាអាតាំងសូអាក្នុងពាក្យកាក្នុងពាក្យកាប់បាទអញ្ចឹងការយកមកបកស្រាយនេះក៏មិនត្រូវ បាទក៏មិនត្រូវគេដាក់ថាសញ្ញាអាដល់ពេលគេយកពាក្យមួយទៀតគឺគេយកពាក្យមានស្រអាហើយមានបន្តក់ទៀតអញ្ចឹងធៀបគ្នាគឺអត់ត្រូវទេវាលើសខ្ញុំយល់ឃើញថាអញ្ចឹងមែនទេ សញ្ញាអាតាំងសូអាត្រូវហើយ ក្នុងពាក្យកាតែអបាទអខ្លីអក្នុងពាក្យកាប់ វាប្រកាសជាតាំងអហើយពីព្រោះនៅពេលនេះ ទាំងស្រៈហ្នឹងក៏បានដូរពី a ហើយសូម្បីតែសញ្ញាវាក៏លើសដែរព្រោះមកមកពីយើងមិនបានបញ្ចូលអាស្រៈហើយនឹងបតៈហ្នឹងថាជាស្រៈយើងទម្លាប់ប្រកប ការបកការបតៈមួយគប់កាប់ឬក៏គៀមបកគៀបតៈមួយគប់ទម្លាប់ប្រកបយើងយើងអត់ប្រកបកអកៈនឹងបកកាប់ដូចយើងប្រកបស្រៈខ្លីកឧគុបកុបអីយ៉ាងក្នុងពាក្យគ្នាបាទគ្នាក្នុងពាក្យតៈអញ្ចឹងគេយល់ថាស្រៈអាហ្នឹង មានសូបាទមានសូស្រាក់ខ្លីប៉ុន្តែគេអត់បានគិតទៅលើបន្តក់ទេនឹងនឹងអីទៅនឹងអឯក្នុងពាក្យគាត់សញ្ញាអេតាំងសូ ក្នុងពាក្យពាក្យអីពាក្យតិចណោះរីឯអាសូនឹងដដែលទៅជាសេនេះពាក្យសេរសេហ្នឹងក្នុងពាក្យជីក្នុងពាក្យចិនណាក្នុងពាក្យ មិនជាដើម មិនទាន់មាន ការច្បាស់លាស់ទេនៅក្នុងនេះហើយការបញ្យោដាក់រដឹកគ្នា ទន្ទឹមនឹងនេះគេក៏ឃើញមានសូរស្រៈមួយចំនួន តាំងដោយសញ្ញាមួយ ឬលើសពីមួយដូចជាសូរអា តាំងដោយអាផងតាំងដោយអាផងបើនេះធ្វើម៉េចពីមើលមើលតាំងដោយសញ្ញាអេផង ក្នុងពាក្យហេតុបាទហេតុគឺស្រៈអេ ខេត្តគឺមានសូរស្អែប្រាជ្ញក៏មានសូរស្អែដែរជាដើមសញ្ញាអែផងក្នុងពាក្យត្រែចឹងនេះវាត្រឹមត្រូវហើយត្រែបែកជាដើមវាមានសញ្ញាអែវាមានសូរអែតែពួកពាក្យបល័យដែលពាក្យកម្ចីនេះ គឺសអេតែក៏មានសូរអែយើងគេអាចយកមកបកស្រាយបញ្ចូលគ្នាបានប៉ុន្តែយើងចំណាំទេបាទ ឯកឯណាអញ្ចឹងសូម្បីតែឯស្រៈពេញទូនេះក៏មានសូសូឯដូចគ្នាដែរ3ការបែងចែកស្រៈខ្មែរជារេស៊ីឬសេរីអ្នកស្រាវជ្រាវភាសាខ្មែរមួយចំនួនជាពិសេសលោកស្រីអឺសេនី Henderson បានបែងចែកស្រៈខ្មែរជា2 resist បាទ resisa យើងអានតាមអក្សរគេ resisa រេស៊ីសទី1ពួកពួកអីទៅពួក O និងរេស៊ីសទី2ពួក L កាលដែលលោកស្រីអឺស៊ីនី Henderson ចែកសារខ្មែរជា resist ដោយទី1លោកស្រីគិតទៅលើទស្សនវិជ្ជា suprasic បាទម៉ងលោកស្រីធ្វើការប្រៀបធៀបពី ការផ្លាយគ្នារវាង resist និងស្នៀង និងទី2ដោយសារតែលោកស្រីសង្កេតទៅលើប្រេកង់ឬកម្ពស់សូ pitch ស្លាកខ្មែរព្រោះកាលណាគេនិយាយពី resist គឺពេលនោះគេនិយាយតាក់តងនឹងប្រេកង់សូឬកម្ពស់សូ ដោយឈរលើការសង្កេតនេះ លោកស្រីឃើញថាស្រាក់ក្នុងអវ័យដែលលោកស្រី បានចាត់ទុកថាស្រាក់ស្ថិតនៅក្នុង resist ទី1មានប្រេកង់ខ្ពស់ជាងស្រាក់ដែលលោកស្រីចាត់ចូលក្នុង resist ទី2 ចំពោះអ្វីដែលលោកស្រី Henderson បានចាត់ទុកថាជា racist លោក Yuri Alexandrovich Gogoyev ឲ្យឈ្មោះសេរីទី1និងសេរីទី2បាទបើសិនជាចង់អានសេរីគួរតែដាក់ត្រីស័ព្ទបាទដាក់ត្រីស័ព្ទបានចេញសេរីបើអញ្ចឹងវាចូលនឹងពាក្យខ្មែរមួយទៀតគេហៅសេរីហើយទី2វិញស្រាក់ក្នុងសេរីទី1មានបាទអ អខ្លីគឺអអាអាខ្លីគឺអាអេអេអីអឺអឺអូបើបើអត់មានអាដូចស្អាតជិះពីរទេអាហ្នឹងទៅជាអុកចំណាំកន្លែងហ្នឹងនេះអុកនៅកន្លែងនេះបាទអើអែអីអោអៅ ចំណាយស្រាក់ក្នុងស៊េរីទី2មានបាទ o o ខ្លី u e e ខ្លី e i i u u u u e e e a o បាទដូច o ពីលើដែរប៉ុន្តែប្រកាសជាមានការមកចេញសម្លេងខុសគ្នាតែ សម្រាប់ខ្ញុំខ្ញុំអត់ទាន់បានសម្គាល់ថាវាខុសគ្នាទេកន្លែង O ពួក O ហើយនិង O បែបពួក L បាទខ្ញុំជឿថាវាមានភាពខុសគ្នាទៅតាមតំបន់ដែលថាគាត់មានសមត្ថភាពគាត់មានលទ្ធភាពឬក៏សមត្ថភាពក្នុងការបញ្ចេញសូរបានណាឪហើយនឹងអួណាអឺសាំងយកនៅរោចំពោះអួអឺអៀគេចាត់ជាសេរី OL បាទញាក់សេរី O ផង ជាសេរី O ផងព្រោះទាំងជួយញាក់ក្នុងមូលភេទ O មូលភេទ O គឺអានសូរដូចគ្នាកអ៊ូគួកើអ៊ូគួណាកអឺគឺកើអឺគឺបាទលោកគ្រូម្នាក់គាត់យល់ថា ពពួកអវាអានរៀងសូរកលើជាងខាងកកើនេះនឹងកលើអញ្ចឹងវាអាចលៀងគាត់អានចេញណាចំពោះការបែងចែកជាសេរីនេះអ្នកសិក្សាស្រាវជ្រាវមួយចំនួនធ្វើការកត់សម្គាល់ថាហ្មង ស្រៈក្នុងស៊េរីទី2มันអាចនៅខាងដើមពាក្យបានទេបាទស្រៈក្នុងស៊េរីទី2มันអាចនៅខាងដើមឈៀងបានទេលើកលែងតែពាក្យអ៊ីចេះអ៊ីចុះអ៊ីចឹងចេញក្រៅពីនេះមានតែស្រៈក្នុងស៊េរីទី1ទេដែលអាចនៅដើមឈៀងបានស្រៈក្នុងស៊េរីទី2មួយចំនួនអាចបដូរសូរជាស្រៈស៊េរីទី1ក្នុងការបងខ្លាយពាក្យឧទាហរណ៍បាទមើលណា ទៅជាប្រប្រមើលប្រមើលប្រមើលជាដើមអញ្ចឹងនៅក្នុងការសិក្សាតេតងសូជញ្ញនាសូស័កដំបងដំបងមានការលំបាកច្រើនតទៅលើកទី2លើកទី3លើកទី4ទើបមានការងាយស្រួលអញ្ចឹងយើងក៏សង្ឃឹមថានឹងបានអាននឹងបានរៀនជាមួយគ្រូឬក៏ថានឹងមើលនេះនឹងឆាប់យល់បានច្រើនឬក៏ងាយយល់បាទអញ្ចឹងតើតប្រឹងច្រើនដង លោក Google និយាយបានបង្ហាញហេតុផលដែលតកតងនឹងការចាយស្រាក់ខ្មែរជាសេរី លោកលើកឡើងថាមូលហេតុដែលមានការបែងចែកស្រាក់ខ្មែរជាសេរី គឺការចេញពីតម្លង់សូជញ្ជនៈមាត់ខោសៈលឺបាទខោសៈថាលឺបញ្ជាក់ថាលឺដែលនាំឲ្យមានការប្រែប្រួលនៅក្នុងប្រព័ន្ធស្រាក់ស្រាក់សេរីទី1កើតឡើង នៅជាមួយពួកជញ្ជនៈដែលកាលពីមុន មកជាជួយជាអកុសៈថ្លង់បាទពពួកថ្លង់អឺឯស្រៈសេរីទី2ជាជួយជាដែលពីមុនមកត្រូវបានគេចាត់ទុកជាជួយជាអកុសៈឬការរើរូបប្រព័ន្ធស្រៈបែបនេះមិនត្រឹមតែ បង្កើតឡើងនៅស្រៈថ្មីប៉ុណ្ណោះប៉ុណ្ណោះទេ តែថែមទាំងបង្កើតស្រៈទ្វីសូមួយចំនួនទៀតផង you are ឈ្មោះរបស់គាត់ You are Gogonyi និយាយវេយ្យាករភាសាខ្មែរជាភាសារុស្ស៊ីមូស្គូអញ្ចឹងគាត់សេអឺវេយ្យាករខ្មែរជាភាសារុស្ស៊ីបញ្យលឲ្យគេឲ្យជនជាតិរុស្ស៊ីសិក្សាវេយ្យាករខ្មែរដូចយើងសរសេរភៅវេយ្យាករអង់គ្លេសអញ្ចឹងហើយយើងបញ្ចូលការបញ្យលជាភាសាខ្មែរបាទ1966ទំព័រ28 ចំណុចទី4ការចែកសូរស្រៈវែងខ្លីបាទចែកសូរស្រៈវែងវែងខ្លីអ្នកសិក្សាស្រាវជ្រាវភាសាខ្មែរទាំងអស់សរុបមតិគ្នាក្នុងការចែកសូរស្រៈខ្មែរជាសូរវែងនិងសូរខ្លីសូរស្រៈខ្លីក្នុង ភាសាខ្មែរក៏ដូចជាក្នុងភាសាដទៃទៀតភាគច្រើនជាសូរស្រៈបិទនិងជាស្រៈដែលមានរយៈពេលបន្លឺខ្លី ដែលផ្ទុយពីស្រៈវែងដែលមានដែលភាគច្រើនជាស្រៈបើក បាទវែងគឺចំហណាបានឆ្ងាយបានយូររយៈពេលមិនលើវែងស្រៈខ្លីក្នុង ភាសាខ្មែរបាទគេរាប់ហើយអកអីចឹងមកអអីចឹងមកអ៊ក់ចំណែកឯស្រៈវែងមានអឺមានអ៊ី5ការចែកសូរស្រៈតាមភាពបិទបើកបាទភាពបិទបើក កាលណាគេនិយាយពីស្រៈបិទស្រៈបើកនោះគេគិតពី ចលនាឡើងចុះនៃអណ្ដាតក្នុងការបន្លឺស្រៈណាមួយ បើក្នុងអណ្ដាតខិតទៅជិតចំណុចណាមួយនៃផ្ទៃក្រអូមគេថាស្រៈនោះបាទគេថាស្រៈនោះស្រៈបិទតែបើក្នុងការបន្លឺស្រៈណាមួយក្នុងអណ្ដាតខិតទៅជិតចំណុចណាមួយនៃផ្ទៃក្រអូម គេហៅស្រៈនោះថាជាស្រៈបើកនិយាយរួមស្រៈលើជាស្រៈបិទ ស្រៈកណ្ដាលនិងស្រៈក្រោមជាស្រៈបើកស្រៈបត់ក្នុងភាសាខ្មែរ មានជាសំខាន់ស្រៈបាទមានជាសំខាន់ស្រៈស្រៈបើកស្រៈបត់អ៊ីអ៊ីបាទអឺអឺអញ្ចឹងមកសំទោសបាទរៀងភ័ន្តដោយសារជាសញ្ញមុតសញ្ញាសូអន្តរជាតិត្រូវការបន្ថែមច្រើនទៀតអញ្ចឹងនេះជាការខំប្រឹង ភិកច្រើនទៅលើការអានកន្លែងណាបាក់បាក់កន្លែងណា ដែលមានអាចចាប់អារម្មណ៍បានក៏បង្ហាញការយកឃើញសង្ឃឹមថានឹងចែករំលែកចំណេះដឹងការយកឃើញបាទហោះបាទផ្លិចផ្លាំងឬក៏មិនត្រូវកន្លែងណាក៏សូមអធិស្ឋានពីសំណាក់អឺអ្នកប្រាជ្ញអ្នកចេះអ្នកចេះដឹងនិងជនរួមភាសាផងដែរមានដែរស្រឡាញ់ភាសាខ្មែរហើយនឹងតែងតែជួយ បាទគ្រប់ត្រូវបញ្ចេញមតិកែលម្អដើម្បីធ្វើឲ្យកាន់តែប្រសើរក្នុងការប្រើប្រាស់នៅក្នុងការបង្ហាញ ចំពោះស្រៈដតីក្រៅពីនេះចាត់ទុកជាចាត់ទុកថាជាស្រៈបើកទាំងអស់តួស្រៈខ្លីមានកម្រិតបើកតិចក៏ដោយដូចជាបាទអ៊ីអីចឹងមកបាទជាដើម6ការចាយស្រៈតាមជួរនិងតាមកម្រិតឡើងចុះសូស្រៈតាមជួរជាសូស្រៈដែលគេធ្វើការបែងចែកដោយគិតពីចលនាលាតនៃអណ្ដាត ចលនាទៅមុខទៅក្រោយរបស់អណ្ដាតក្នុងពេលបន្លឺសូរស្រៈណាមួយ សូរស្រៈតាមកម្រិតឡើងចរជាសូរស្រៈដែលគេធ្វើការបែងចែកដោយគិតពីចលនាបញ្ឈរនៃអណ្ដាតចលនាឡើងចុះរបស់អណ្ដាតបើគេគិតតាមជួរបានន័យទៅតាមចលនានៃលាត ចលនាលាតនៃអណ្ដាតស្រៈត្រូវបានគេបែងចែកជាស្រៈមុខស្រៈកណ្ដាលនិងស្រៈក្រោយបើគេគិតតាមកម្រិតឡើងចុះបានន័យថា ទៅតាមចលនាបញ្ចូលនៃអណ្ដាតស្រៈត្រូវបាន គេចែកជាស្រៈលើស្រៈកណ្ដាលនិងស្រៈក្រោមបាទយើងនឹងយើងនឹងអាចដឹងអំពីបំណងនៃការបែងចែកប្រភេទនេះ បាទតើដើម្បីអ្វី សម្រាប់ស្រៈខ្មែរបើគិតតាមជួរស្រៈនេះគិតតាមជួរស្រៈ e e រហូតមកដល់ខាងនេះជាស្រៈមុខស្រៈអស់នេះ គឺជាស្រៈកណ្ដាលនិងទំនងជាអោអោជាស្រៈក្រោយបើគិតតាមកម្រិតឡើងចុះបាទស្រៈដាក់មកអញ្ចឹងអានបៃព្រីបាទត្រូវតែធៀបគ្នាអញ្ចឹងដើម្បី អានចេញតើយើងទៅរៀនអានសិនអឺ គេហៅថាអក្សរក្រមសូអន្តរជាតិអញ្ចឹងសូមអធិស្ឋានផង នៅរឿងស្ទើរកន្លែងនេះកំណត់សម្គាល់ក្នុងភាសាខ្មែរក៏ដូចជាភាសាមួយចំនួនធំទៀតស្រៈក្រោយសុទ្ធសឹងជាស្រៈបបោមាត់កម្ម labelization label ដែលលោកខួនសុកកំភូហៅថាស្រៈមូល2ស្រៈលើសុទ្ធសឹងជាស្រៈបិទ្ធ ការចែកសូរស្លាកខ្មែរតាមជួរនិងតាងកំណត់ឡើងចុះមានបង្ហាញក្នុងតារាងទី5នេះតារាងទី5ការចែកសូរស្លាកខ្មែរតាមជួរនិងតាងកំណត់ឡើងចុះគឺកណ្ដាលក្រោមមុខកណ្ដាលក្រោយនេះឡើងចុះណាតាមជួរ បាទអញ្ចឹងយើងបន្តទៅទី7ការបែងចែកសូតូលផ្សំ ការបែងចែកស្រាខ្មែរជាស្រាតូលផ្សំមិនទាន់មានឯកភាពគ្នានៅឡើយក្នុងចំណោមអ្នកសិក្សាស្រាវជ្រាវភាសាខ្មែរគេគួរតែមានហេតុផលសមស្របដើម្បីអាចអាចយកកាលណាក៏យល់ថាអញ្ចឹងប៉ុន្តែអត់ទាន់មានការបកស្រាយសម្ភារសម្ភារអញ្ចឹងអត់ទាន់យកបាទអត់ទាន់យកមកខាងមកខាងនៅ មានចំណុចដែលរៀងស្ទើរស្ទើរអាចចង់និយាយថាហេតុផលតែប្រាប់ឲ្យ ឲ្យទទួលយកបានណាអញ្ចឹងទៅភាគីម្ខាងខាងគាត់អត់អត់តន់ឯកភាពគ្នាទេយ៉ាងម្យ៉ាងមានហេតុផលយើងសំរុំដែរមិនតែមិនតន់អស់លោក Mastero Maspero លោក Gogo Nigel មើលឃើញស្រាទ្វីសូស្រា ដែលមានបន្សំសូពីររួមគ្នាអូទ្វីនឹងមកដូចពាក្យទ្វីក្នុងភាសាខ្មែរក៏ប៉ុន្តែលោក Maspero មិនបានលំអិតពីស្រាទ្វីសូដោយលោក Gogo ញីយាវនោះទេ ក្នុងស្នាដៃរបស់លោកវេយ្យាករភាសាខ្មែរឆ្នាំ1966លោក Google ញីយាវថាស្រាក់ទ្វិសូមានបាទមានប្រហែល1 2 3 4 5 6 7និង8លោក Google ញីយាវបានពណ៌នាពីរបៀបបន្លឺនៅអ្វី ដែលលោកចាត់ទុកចាត់ទុកថាជាស្រាក់ទ្វិសូក្នុងស្នាដៃលោកឈ្មោះឈ្មោះអ្វី វេយ្យាករណ៍ភាសាខ្មែរនោះដែរឧទាហរណ៍ក្នុងការបន្លឺសូរមុនដំបូងចាប់ដើមដោយបន្លឺស្រៈមុខបើកបាទស្រៈមុខបើក បន្ទាប់មកឆ្លងទៅរកការបន្លឺស្រៈមុខបិទដោយសារតែការរួមលំហូរខ្យល់ត្រង់ចន្លោះអណ្ដាតនិងក្រអូម you are go go you វៈវេយ្យាករណ៍យើងចុចពីរវេយ្យាករណ៍ភាសាខ្មែរជាភាសារុស្ស៊ីបោះពុំនៅមូស្គូឆ្នាំ69 ក្រៅពីសូរទាំង8នេះលោក Google និយាយចាត់ទុកជាស្រាកសូរតែមួយស្រាកឯកសូរឬសតោទាំងអស់ខុសពីអ្នកស្រាវជ្រាវខាងលើលោកខួនសុខកំភូបានបែងចែកសូរស្រាកខ្មែរជាសូរតូលនិងសូរផ្សំ សូរផ្សំរបស់លោកខួនសុខកំភូជាការសំដៅទៅលើអ្វីដែលលោក Google និយាយថាស្រាកទ្វិសូរទេដឹង បាទទាំងអស់នេះ25សូរជាស្រាក់ដែលមាន សូរតូឬស្រាក់តូល ចំណែកឯស្រាក់ទាំង3មកនេះជាសូរស្រាក់ផ្សំបាទយើងអាចឃើញហើយសូរស្រាក់ផ្សំយើងមើលទៅរូបសិនទៅ គឺវាមានស្រាក់2ផ្សំចូលគ្នាអានឲ្យជិះអានឲ្យទៅជាលបាយសូរស្រាក់មួយមកដើមចេះបញ្ចប់ទៅវាទៅជាចោះអញ្ចឹងវាវាបង្រួមសូរបង្រួមបណ្ដាយើងឯរូបមួយមួយនេះ គឺជាសូរស្រាក់តូល ក្រុមអ្នកនិពន្ធសិភៅវិជ្ជករថ្នាក់ទី5និងទី8ត្រង់ចំណុចដែលតកតងនឹងសូវវិជានិងក្រុមអ្នកនិពន្ធភាសាខ្មែរសិភៅភាសាខ្មែររបស់ក្រសួងអប់រំក៏បែងចែកសូតូផ្សំតាមលំនាំលោកខួនសុខកម្ពុជាដែរគ្រាន់តែកាត់បន្ថយសូសៈខ្លះដូចជាបាទកាត់សៈ3ហ្នឹងចេញពីស្រៈទូល និងកាត់សៈនេះស្រៈអាំងមើល1 2 3 4ចេញពីអ្វីដែលគេហៅថាពួកស្រៈផ្សំ ពិចារណាបញ្ហាចាយសាក់ខ្មែរជាសេរីឬពួកអអបើយោទៅតាមការលើកឡើងអ្នកភាសាវិទូឬអ្នកសិក្សាស្រាវជ្រាវភាសាខ្មែរថាស្រាក់ខ្មែរចែកជារេស៊ីលោកស្រី Henderson ចែកជាសេរីលោក Maspero លោក Gogo Yeo លោកស្រី Rosa Plam ក្រុមអ្នក និពន្ធសិភៅពិសេសអឺសិភៅវិទ្យាករក្រសួងអប់រំក្នុងឆ្នាំ80 ធ្វើឲ្យយើងមានការស្រពេចស្រពើលើចំណុចមួយចំនួនដែលតកតងនឹងរឿងនេះបាទចំណុចចំណុចស្រពេចស្រពើទី1ការចាយស្រាក់ខ្មែរជាសេរីហាក់ដូចជាមានការបង្កប់កំណត់ថាស្រាក់ណាមួយ ក្នុងអវ័យដែលហៅថាសេរីទី1ឬសេរីអជាគូនឹងស្រាក់ណាមួយ ក្នុងសេរីទី2ឬសេរីអលោក Masvero ក្រុមអ្នកនិពន្ធសៀវភៅវេយ្យាករណ៍ក្រសួងអប់រំក្នុងឆ្នាំ80និងក្រុមអ្នកនិពន្ធសៀវភៅភាសាខ្មែររបស់ក្រសួងអប់រំ ឧទាហរណ៍អគូនឹងអអាគូនឹងអ៊ីអីគូនឹងអ៊ីសូមមើលបន្ថែមក្នុងសៀវភៅវេយ្យាករណ៍ថ្នាក់ទី5របស់ក្រសួងអប់រំទំព័រ1011ប្រសិនបើអ្នកសិក្សាស្រាវជ្រាវទាំងនោះយល់ថាមានគូបាទមានគូសូស្រាណាមួយក្នុងស៊េរីទី2សំទោសក្នុងស៊េរីទី1និងស្រាណាមួយក្នុងស៊េរីទី2ជាពិសេស ស្រៈដែលមានសញ្ញាតួតែមួយដូចគ្នាដូចជាសូអានិងសូអៀដែលប្រើតួស្រៈអាហ្នឹងសញ្ញាអាហ្នឹងតែមួយសូអើនិងសូអឺដែលប្រើតួសញ្ញាអើតែមួយជាដើមនោះ ការយកឃើញបែបនេះ មានការឆក់ល្វែងដោយអន្លើព្រោះតួយ៉ាងស្រៈបាទមិនក៏មិនដាក់ដាក់នេះហ៎អ្វីត្បិតតែក្នុងការសេប្រើតួអីបាទអីចឹងមួយនេះអ៊ី ដូចគ្នាក៏ដោយហើយអ្វីត្បិតបាទអ្វីត្បិតតែស្រៈទាំងពីរនេះស្រៈទី1អីត្រូវបានគេយកនៅក្នុងសេរីទី1ឬសេរី R ហើយ E នៅក្នុងសេរីទី2សេរី L ក៏ដោយឬក៏ថាស្រៈទាំងពីរជាស្រៈមុខហើយជាស្រៈបិទដូចគ្នាក៏ដោយបើយោតាមធម្មយសូស្រៈទាំងពីរมันអាចជាគូទៅតាមសេរីទី1និងសេរីទី2បាទគេគឺថាមកពីបើតាមធម្មយសូ បានដែរព្រោះអីជាស្រៈសោផ្សំជាមួយជួយជាអ្នកយៈអ្នកសិក្សាស្រាវជ្រាវខ្លះដកស្រៈបាទដកស្រៈនេះចេញពីប្រព័ន្ធសូស្រៈខ្មែរ IE ជាស្រៈតូហើយជាស្រៈវែងនេះផងនេះម្យ៉ាងម្យ៉ាងទៀតដូចដែលយើងបានលើកឡើងពីខាងលើរួចមកហើយថាដោយសារតែស្រៈខ្មែរមានសូច្រើន តែមានសញ្ញាសម្រាប់កត់សូតិចតូចទៅការសរ សញ្ញាស្រាក់មួយភាគច្រើនស្រាក់និស័យត្រូវបានគេយកទៅកត់សូរស្រាក់យ៉ាងហោចណាស់ក៏ពីរដែរតួយ៉ាងសញ្ញាទាញយាឬសញ្ញា A អាចគេអាចយកទៅកត់សូរបើ A ផងអផងអាហ្នឹងគេទេมันមានពីណាប្រើទេមកទៅ ដែលសញ្ញាមួយហ្នឹងកត់សូរអឺអាផងអផងពួកអាវាត្រូវតែមានបន្តក់បាទដែលបន្តក់ពីលើហ្នឹងគឺហៅថាសាអផង ដូច្នេះអ្វីបើតែក្នុងនេះគេហៅគេហាក់ឃើញថាបើ a a ជាគូនឹងអឺ a ជាគូ or l ជា1បាទ a ឬក៏ a ជាគូជាមួយនឹងអឺ a ជាគូជាមួយនឹង a ក៏ដោយក៏គេអាចចោទសួរថាចុះស្រាក់នេះជាគូនឹងជាគូ OL ជាមួយស្រាក់ណាមួយក្នុងចំណោមស្រាក់ទាំង4ខាងលើខាងលើ បើក្នុងការសរសេរគេប្រើ សញ្ញា ទាញយា ឬសញ្ញាអាដូចគ្នានេះម្យ៉ាងម្យ៉ាងទៀតស្រៈនេះជាស្រៈក្រោយជាជាស្រៈបាទអាអាអាជាស្រៈមុខនោះតើគេអាចថាជាគូ ក្នុងសេរីទី1និងសេរីទី2ជាតួ OL ជាមួយនឹងស្រាកណាមួយក្នុងចំណោម ស្រាកទាំង4ខាងលើបាទវាជាមានលក្ខណៈស្មុគស្មាញមែនបាទវាមុខវិជ្ជាពិបាកហើយដាក់សញ្ញាសុទ្ធសុទ្ធធ្វើឲ្យកាន់តែពិបាកទៀតមើលតែយើងហ្នឹងអ្នករៀនហ្នឹងទិញស្រាក់ដូចរៀនពីទី1ទី2ទី3ទី4ចឹងអឺចំណុចទី2ព្រឹងសិនចុះ សួស្តីអ្នកទាំងអស់គ្នានិងសួស្តីដល់ជនរួមភាសាអញ្ចឹងការវីដេអូការចាប់អារម្មណ៍ទៅលើវិជ្ជាករខ្មែរសម្រាប់ថ្នាក់មធ្យមសិក្សាថ្ងៃនេះវីដេអូនេះគឺជាវីដេអូទី2បាទវាមានរៀនខាងលំបាកដោយសារចំណេះដឹងមានកំណត់ វាមិនសម នឹងអ្វីមកធ្វើការចាប់អារម្មណ៍ប៉ុន្តែមិនមែនថាមនុស្សដែលមិនចេះដឹងស្ដាប់ទៅមិនយល់ទេបាទអញ្ចឹងមនុស្សជួនកាលមនុស្សដែលគាត់មិនដែលចេះដឹងរៀនដឹងអីហ្នឹង គាត់មិនបានដឹងមែនតែពេលខ្លះគាត់អាចមានសមត្ថភាពស្រាប់នៅក្នុងនឹងអញ្ចឹងគាត់ស្ដាប់ទៅក៏អាចឆាប់យល់ជាអ្នករៀនដែរពេលខ្លះអ្នករៀនក៏អត់សូវមានការថាចំណូលចិត្តវិធម្មជាតិហ៎ឃើញទេអញ្ចឹងវាខុសគ្នាអញ្ចឹងអញ្ចឹងតួបែកខ្ញុំមានចំណេះដឹងតិចតួចក៏ខ្ញុំតែងតែខំប្រឹងព្យាយាមមកខុសត្រូវសូមអធិស្ឋានទុកជាមុនពីព្រោះយើងធ្វើមិនឲ្យចេះស្រាប់ស្រាប់តែម្ដងបើមិនខំបើមិនមានខុសមានត្រូវខ្លះបាទអញ្ចឹងសូមអរគុណផងដែរ ចឹងយើងបន្តដល់ចំណុចទី2អឺការលើកឡើងថាបាទបបហេតុដែលនាំឲ្យកើតឡើង resist ណាបបហេតុដែលនាំឲ្យកើតឡើង resist ទី1និង resist ទី2របស់សារៈខ្មែរដោយសារតែភាពផ្លែកគ្នាឬភាពខុសគ្នានៃសំណុំព្រេកង់សូ បាទសំណុំព្រេកង់សូភាសាបារាំងនោះក៏មិនប្រកាសថាស្រៈស្ថិត ក្នុងរេស៊ីសទី1មានប្រេកង់ខ្ពស់ជាងស្នាក់ក្នុងរេស៊ីសទី2តាមការលើកឡើង របស់ លោកស្រី Henderson បាទ Henderson នោះទេ ព្រោះស្រាក់មួយចំនួនដែលលោក លោកស្រី Henderson និងអ្នកដែលមានគំនិតដោយលោកស្រីចាត់ទុកថានៅ ក្នុងរេស៊ីសទី1 ក៏អាចមានព្រៃកង់សូទៀបជាងស្រាដែលស្ថិតក្នុងរេស៊ីសទី2ដែរឧទាហរណ៍បាទស្រអ៊ុស្រអ៊ុដែលលោកស្រី Henderson ចាត់ទុកថាជាស្រាស្ថិតនៅក្នុងរេស៊ីសទី1នោះតាមការពិសោធន៍លោក នៅសុនឃើញថាអូក្នុងព្យាង្គទី2ដែលជាព្យាង្គទទួលការសង្កត់សូរនៃពាក្យបាទប៉ប៉ប៉ុកបាទប៉ប៉ុកប៉ប៉ុក មានប្រេកង់ 123Hz ចំណែកសូអ៊ុក្នុងជាងទី2តែជាជាងទទួលការសង្កត់សូនៃពាក្យកគុកបាទកគុកមានប្រេកង់ 132Hz បាទសូនេះសូសូអ្វីសូអកអក្នុងជាងទីដែលជាជាងមិនទទួលការសង្កត់នៃពាក្យពពកបាទអពពកព អមាន frequency 104 Hz ចំណែកសូអឺកោក្នុងភៀងទីតែជាភៀងមិនទទួលការសង្កត់សូ នៃ ពាក្យកគុក មានព្រៃកង់115ហឺតលោកនៅសួនប្រព័ន្ធស្រាក់និងបញ្ហាសង្កត់សូលើពាក្យក្នុងភាសាខ្មែរនៃខេបបតថ្នាក់បណ្ឌិតមូស្គូ1992ទំព័រ105តាមការយកលទ្ធផល នៃការពិសោធន៍មកបង្ហាញនេះ ឃើញថាការចាត់ថ្នាក់សូរស្រាក់ខ្មែរជារិទ្ធីដោយគិតទៅលើព្រះកាំងសូរនោះ បើតាមគំនិត យើងតើឃើញថាគ្មានហេតុផលបញ្ជាក់ច្បាស់ច្បាស់លាស់ទេ ចំណុចទី3អ្នកសិក្សាស្រាវជ្រាវភាសាខ្មែរមួយចំនួន ទាំងខ្មែរនិងបរទេសដែលក្នុងនោះមាន logo go logo ញីយើវដែរដែររកឃើញថា គូសូស្រៈតាមសេរីទី1ទី2ឬអអលមានជាក់ស្ដែងនៅក្នុងការបង្คลายពាក្យមួយចំនួនអ្នកសិក្សាស្រាវជ្រាវទាំងនោះមើលឃើញថា ក្នុងការបង្คลายពាក្យស្រៈពូអលស្រៈពូអលคลายជាស្រៈពូអបាទដូចអឺមូលទៅជាប្រមូល ក្នុងតួបាទតាមសេរីរបស់វា បាទនៅតែសេសេរីបាទសេរីពាក្យវាដើមមួយបើយើងចង់អានសេរីឲ្យទៅតាមពួកអឺតតែត្រីស័ព្ទសើអេសេសេរីនេះព្រោះឯងគ្រាន់តែបញ្ហានៅក្នុង ទំនាញសូ លំអោនសូវាសូណាវាអោនឬក៏វាទាញទៅតាមសូណានឹងគឺជាបញ្ហាមួយរឿងចាក់ stress ឬការមើលច្រើនដងឬក៏មើលឲ្យចាំអានឲ្យចាំទុនទិញឲ្យចាំនឹងគឺរឿងមួយលើហើយដែលហៅថាច្រើនមកពិបាក ដល់ពេលមកមើលសូជាចឹងវាធ្វើការសិក្សាច្រើនណាបាទតោះទៅទៀតសេរីរបស់វាឧទាហរណ៍បាទមូលបាទអញ្ចឹងមានតែ u ឧមាន u ជា2 u មូលคล้ายទៅជាប្រមូលប្រមូលប្រមូល បាទប្រមូលអញ្ចឹងគេថា u ទៅ ទៅជាអូបាទអ៊ូឯណាអ៊ូអ៊ូបាទនៅក្នុងមូលទៅជាអូនៅក្នុងមូលអានេះសេខុសជួយពីទៅខាងនេះវិញអឺគេគិតថានេះសញ្ញាហ្នឹងវាដូរបាទវាត្រូវហើយពុកយើងមានមូលភេទសូហ្នឹងតែអាន OL អញ្ចឹងរូបនឹងតែមួយវាប្រកាសជាពួក O ពួក EU រីឯបើអានទៅតាមទៅតាមសូពួក O គឺ O ចឹងហើយមិនចឹងហើយយើងយល់ហើយកន្លែងហ្នឹងណាបាទមើស្អើស្អើមើទៅជាคล้ายទៅជាប្រមាលអញ្ចឹងគេចង់និយាយថាអើคล้ายទៅជាអើប្រមាលហ្នឹងទៅជាអើរីឯវិលវិឡូវិលស្អីមែនទេប៉ុន្តែនៅក្នុងហ្នឹងក៏វាស្អើអញ្ចឹងវិឡូក៏វិលដែរអញ្ចឹងស្អើហ្នឹងទៅជាបង្វិលបាទហ្នឹងអាស្អើទៅជា វិវិឡូវិលបាទវអីវិឡូវិលជាដើមគូរគូញញៀវវេយ្យាករភាសាខ្មែរជាភាសារុស្ស៊ីឆ្នាំ1966ទំព័រ34អ្វីបើតែអ្នកសិក្សាស្រាវជ្រាវទាំងនោះលើកហេតុផលបញ្ជាក់ថាគូស្រាក់ខ្មែរតាមសេរី អាចស្ដែងចេញតាមរយៈការបង្ក្លាយពាក្យមួយចំនួនបាទ ស៊េរី O คล้ายជាស៊េរី O មកវាคล้ายក៏ដោយក៏អំណះអំណាងបែបនេះមិនទាន់ធ្វើឲ្យយើងទទួលយកបានទាំងស្រុងនឹងធ្វើឲ្យអស់ការសង្ស័យនៅឡើយទេព្រោះថាក្នុងការបងคล้ายពាក្យមួយចំនួនយើងឃើញថាស្រៈដែលស្ថិតក្នុងអវ័យដែលគេហៅថាស៊េរីទី2ឬស៊េរី O คล้ายទៅជាស្រៈក្នុងស៊េរីទី1ឬស៊េរី O ដែលបាទដែលអី តែគេហៅដែលជាគូតាមសេរីដូចជា ក្នុងករណីមើលបាទមើលលមើលទៅជាប្រមើលវែងអេទៅជាស្អែវ៉ែប្រវែងជាដើមមែនក៏ដោយក៏មិនអាចអះអាងថារឿងនេះប្រកាសថាអញ្ចឹងនោះទេព្រោះថាក្នុងការបង្ខ្លាយពាក្យមួយចំនួនការផ្លាស់ប្ដូរស្រៈមិនរត់ទៅតាមគូរបស់វាតាមសេរី ដូចជាការលើកឡើងរបស់លោក Guru Guru ញយាវនិងអ្នក ដែលមានទស្សនៈដោយលោក Guru Guru ញយាវនោះឡើយព្រោះថាទី1បាទគេបង្ហាញស័កនឹងហើយក្នុង ពាក្យលេងសអេមិនមែនគូនឹងឯក្នុងពាក្យប្រឡែងនោះទេបាទវាអត់គូទេនេះគឺវាដូវាដូទាំងស្រៈបាទសអែសអេព្រោះ នៅក្នុងនេះគឺវាដូរទាំងព្យញ្ជនៈអញ្ចឹងវាមិនអាចយកស្រៈដូចដើមមកដាក់បានទេណាព្រោះវានឹងមិនអានដូចហើយមួយទៀតដោយសារវាត្រូវតែយល់អ្វីអ្នកសូវវិជាត្រូវតែយល់អ្វីដែលនៅក្នុងទំនាញសូបាទលក្ខណៈរបស់ភាសាខ្មែរតាមបែបវិជ្ជាប្រពៃនេះបើពីរនឹងមិនយល់គ្នាគេនឹងពិភាក្សាគ្នាបែបខ្ទិះនោះទេអ្វីត្បិតតែប្រឡែងប្រឡែង ខ្លាយចេញពីលេងក៏ដោយក្នុងពាក្យរឹងមិនមែនគូនឹងបាទរឿងមិនមែនគូក្នុង ពាក្យរបេងមិនបានទៅតាក់ទងពាក្យរបេងនោះទេធ្វើបើតែរបេងខ្លាយពីពាក្យរឹងក៏ដោយក្នុងពាក្យលប់អមិនមែនជាគូនឹងអក្នុងពាក្យស្លាប់នោះទេ បាទវាមានអីគូគ្នា ទី2បើយកទៅតាមការចែកស្រៈសូតូនិងស្រៈទ្វិសូឬសូស្រៈសូផ្សំតាមបែប logo logo ញយាវលោកខួនសុខកំភូនិងអ្នកដែលមានគំនិតដោយលោកទាំងនោះដែរនោះឃើញថាការចែកសូស្រៈគូទៅតាមសេរីរិទ្ធតែมันអាចទទួលយកបានទៅទៀតហេតុអ្វីបើគិតទៅតាមលោកខួនសុខកំភូដែលថា អេក្នុងពាក្យលេងជាជាសារៈសូតូមិនអាចជាគូនឹងឯជាសារៈសូផ្សំបានឡើយព្រោះខុសធម្មចិត្តសូគ្នាក្នុងធម្មចិត្តមានអ្វីខ្លះដែលយើងគិតមិនដល់ដែលយើងគិតថាមិនអាចទៅរួចដូចគ្នានេះដែរអក្នុងពាក្យលាប់មិនអាចជាគូនឹងអក្នុងពាក្យស្លាប់ បានដែរ គេគេគិតថាម៉េចណាព្រោះ1សូផ្សំ1សូតូលបាទ1សូផ្សំ1សូតូលបាទសូផ្សំអាន័យថាសាឡហ្នឹងគឺផ្សំជួយជំនះសូតូគឺមានតឡោទេតែជាជួយជំនះដើមដើមជាងមួយជាស្រៈវែងមួយជាស្រៈខ្លីបាទមួយស្រៈវែងហ្នឹងគឺលបលបស្លាប់ខ្លីហើយមួយជាស្រៈក្រោយមួយជាស្រៈមុខ អក្នុងពាក្យមើអឺក្នុងពាក្យមើมันអាចជាគូនឹងអែក្នុងពាក្យប្រមើមិនបានវាមិនជាគូគ្នា ជាដើមបានដែរព្រោះមួយជាស្រៈតោនិងមួយទៀតជាស្រៈស្រៈស្រៈផ្សំគេគិតថាអាប៉ុណ្ណឹង មានតែមួយហើយនេះមានពីរជាស្រៈផ្សំឡាក់និងឡាក់សូមមើលខួនសុបកម្ពុជាទម្រង់សូវវិជាខ្មែរ1970ទំព័រ45ដល់77 តាមការលើកឡើងរួចមកនេះឃើញ ថាការបែងចែកស្លាកខ្មែរជាគូទៅតាមសេរីឬគូ OL នោះជារឿងមួយដែលអាចធ្វើឲ្យអឺធ្វើឲ្យគេធ្វើការប្រកែកតវ៉ាឬមិនស្របតាមបានបើតាមការយល់របស់ខ្ញុំបានជាយើងមានសេរីឬគូ OL ពីព្រោះរូបតែមួយវាមានសូពីស្រៈរបស់យើងបាទ OL អឺ AE ឬក៏ X អ៊ីបាទអីអ៊ីជាងហើយបានជាយើងហៅគូពីព្រោះក្នុងមួយវាមានក្នុងនឹង2ណាក្នុងរូបស្រាក់មួយសញ្ញាមួយមានសូសូ2យើងចាត់ទុកអញ្ចឹងហើយវាអាចប្រែវាអាចដូរសូពីទី1មកទី2ឬក៏ពីទី2មកទី1ដែលតាមលក្ខណៈអ្វីដែលខ្មែរហៅថាទំនាញទំនាញសូឬក៏សម្របសូលក្ខណៈឡាបាទ បាទសង្ឃឹមថាមានការបកស្រាយសរុបមួយដែលឲ្យយើងយល់បាននិងបាទតែយល់បានយើងនឹងអូខេនឹងទទួលយកបាទនឹងហាប្រើតាមបាទតវ៉ាមិនមិនស្របតាមបានតវ៉ាឲ្យតែមានដំណោះស្រាយឲ្យមានដំណោះណាំងដោយគ្នានេះដែរការបែងចែកស្លាកខ្មែរជាសេរីទី1និងសេរីទី2ឬសេរី OL ទើបតែកើតមានឡើងនៅពេលដែលខ្មែរយកអក្សរឥណ្ឌាបែកខាងត្បូង អក្សរទេវនាគារីនាគារីនិងអក្សរប្រាមីបាទមកឆ្នៃធ្វើជាអក្សរជាខ្លួននឹងបាទនឹងនៅ ពេលដែលខ្មែរចម្លងយកចំណាត់ថ្នាក់សូ ជាពិសេសមកធ្វើជា ចំណាត់ថ្នាក់សូ ជួយអ្នកខ្មែរផងដែរនោះទើបអ្នកវិទ្យាករខ្មែរប្រពៃនេះចាត់សូជួយជំនះទៅតាមអ្វីដែលលោកប៉ានីនីចាត់ថ្នាក់សូជួយជំនះភាសាសំស្ក្រឹតបាទអញ្ចឹងស្លេសត្រឹមនឹងសិនគឺថា ដូចគ្នាដែរការបែងចែកស្រៈខ្មែរជាសេរីទី1និងសេរីទី2ឬសេរីអទើបតែកាត់ឡើងនៅពេលដែលខ្មែរយកអក្សរឥណ្ឌាពីកាល2000ឆ្នាំមុនបាទអញ្ចឹងគេលើកនេះគឺប្រហែលជា2000ឆ្នាំមុនបាទវាមិនថាគ្រប់ពីរទេហើយមិនក៏ច្បាស់ថា ខ្មែរយកអក្សរឥណ្ឌាបែកខាងត្បូងបាទអក្សរពពួកទីវណ្ណគិរីហើយនិងប្រាមីហេតុអ្វីឬក៏ដោយសារ អសរនៅទីនោះ បានចាមុនយើង បាននៅសល់អសរបុរាណនៅឥណ្ឌាបុរាណហ្នឹងហើយអសរនៅ ខ្មែរឃើញចាក្រោយប្រហែលសតវត្សបានយើងចាត់ទុកថាខ្មែរអឺយកអសរឥណ្ឌាបាទចុះបើយើងនិយាយចេះវិញ ទឹកដីឥណ្ឌាមួយប៉ែកណាឥណ្ឌាបុរាណគោខ្មែរធ្លាប់នៅមែនទេបើយើងអឺផ្អែកទៅលើ សិភៅ ខ្មែរ50000ឆ្នាំឬក៏5000ឆ្នាំបាទឃើញទេ ចឹងឥណ្ឌាសំទុះខ្មែរជនជាតិកម្ពុជាមិនថាខ្មែរដើមមិនមែនមិនមែនជាជាតិសាសន៍ដែលទៅ តែក៏កើតវិវត្តថ្មីថ្មីប្រហែលសតវត្សទេគឺជាជាតិបុរាណគឺជាជាតិចម្រុះបាទព្រោះយើងមានលបាយ គ្នាមិនថាយើងយើងមើលតែរឿងនិទានតែដឹងឲ្យគាត់ថារឿងនិទានវាមិនជាច្បាស់លាស់ទេគ្រាន់តែប្រាប់អង្គហេតុយើងថាពីណាគេពីបាត់កៅដិនបាទឬក៏បថោង គោជាពូជពងមួយរបស់ខ្មែរដែរអញ្ចឹងទៅតាមសភៅរបស់បាទរបស់អឺដេចចំណងជើងថានគរគុកធ្លោកឬក៏ខ្មែរ5 5000ឆ្នាំគឺបាន ស្ដែងថាមានការធ្វើចំណាក់ស្រុករាប់ពាន់ឆ្នាំមុនមក បាទពី តំបន់ឥណ្ឌាបុរាណដែលមាននគរជាច្រើននៅទីនោះបាទហើយបច្ចុប្បន្នក៏មានប្រជាជនឬក៏ពូជសាសន៍ ដែលមានអំបូរនិងខ្មែរដូចជាខ្មែរមនខ្មែរមុនឌៈនៅទឹកដីឥណ្ឌាបុរាណហើយរូបរាងពិភពក៏ស្រដៀងគ្នាមែនតែនបាទយើងអាចធ្វើការស្រាវជ្រាវទៅខ្មែរមុនឌៈបាទកម្ពុជាអីហ្នឹងឃើញទេអញ្ចឹងបង្ហាញថាมันប្រកាសទេថាហើយនៅក្នុងប្រទេសឥណ្ឌាទៀតសោតមិនមែនមាន ជាតិឥណ្ឌា1 2 3 4 5ទេ មានជាតិចម្រុះសាសច្រើនណាស់អញ្ចឹងมันអាចចាត់ទុកថាឥណ្ឌាមួយនឹងឲ្យប្រកាសមានឥណ្ឌាខ្មៅមានឥណ្ឌារឹងស ដែលកាត់តាមពួកអារិយ៉ាងអារិយ៉ាងហ្នឹងក៏ហូរចូលមកឥណ្ឌាតាមក្រោយឃើញទេធ្វើការវិញលោកឥណ្ឌាយកឈ្នះឥណ្ឌាក៏ប្រលើប្រទេសឥណ្ឌាហើយហើយមួយទៀតយើងមើលឥណ្ឌានេះមានច្រើនប្រភេទណាស់មានឥណ្ឌាតាមិលបាទមានអ្វីច្រើនដែលខ្ញុំមិនអាចចាំបាទមិនចាំក៏ចាំដូចមានមានតាមិលមានពួកហិណ្ឌូមានពួកអាកាសិនឋានហ្នឹងឬក៏ប៉ាគីស្ថានស្តៀងស្តៀងគ្នាហ្នឹងគឺបានធ្វើការបែកខ្ញែកគ្នាបាទឆ្លេះរឿងប៉ុណ្ណឹងចុះ ចឹងក៏ចង់ចង់បង្ហាញថាអត់ទាន់ប្រកាសថាខ្មែរយកអក្សរឥណ្ឌាទេចុះបើយើងថាឥណ្ឌាយកអក្សរខ្មែរគ្រាន់តែថា យើងមើលទៅឯភាសាឡាតាំងទៅដឹងហើយគ្រាន់តែនឹងយើងយើងចាត់ទុកថាជាភាសាឡាតាំងតួអាណាចក្រនឹងវាវាមិនរីចម្រើនតទៅទៀតក៏ដោយណាចឹងខ្មែរក៏ចឹងដែរវាវាបានដូចខ្មែរធ្លាប់រីចម្រើន បាទខ្មែរធ្លាប់រុងរឿងតែឥឡូវខ្មែរដុនដាបចឹងគេបំភ្លេចបំភ្លេចទាំងក្បួនសាសបាទយុទ្ធសាស្ត្រ របៀបកសាងប្រាសាទរបៀបធ្វើសង្គ្រាមចំណេះដឹងមូលដ្ឋានវិទ្យាសាស្ត្ររបស់ខ្មែរគឺរលាយហេតុអ្វីបាទហេតុអ្វីបានយើងមិនដឹងសូម្បីប្រវត្តិសាស្ត្រយើងរាប់តែ50ឆ្នាំទៅក្រោយ100ឆ្នាំទៅក្រោយយើងចង់ផលិតភាពយន្តអីក៏មិនដឹងយកអីជាមូលដ្ឋានដែរទៅជាប្រទេសជិតខាងគេហាក់មានមូលដ្ឋានច្បាស់លាស់ទៅលើប្រវត្តិសាស្ត្រវប្បធម៌ប្រពៃណីរបៀបជារបស់យើងឃើញទេហើយហើយយើងយើងយើងគ្រាន់តែយកវាជាគតិទេថាមួយណាជាមួយណា តែសំរុំជាង បាទអរគុណអញ្ចឹងយើងតទៅទៀតបាទសូមមើលលោកបើអ៊ុំអញ្ចឹងយើងមើលសភើច្រើនណាលោកអ៊ុយជួនលោកអៀវកើអនុក្រម ខ្មែររបស់វិជាស្ថានពុទ្ធសាសនាបណ្ឌិតនោះបោះបោះពុំគ្រាទី5ឆ្នាំ1967តាមចំណាត់ថ្នាក់នេះភ្ជួរជាអ្នកខ្មែរចែកជីវៈតាមទីបន្លឺចែកជាសូខោសៈអខោសៈបាទធនិត សិក្ខាតាមបែបសំស្ក្រឹតបាទចឹងត្រង់ហ្នឹងក៏ជាកន្លែងដែលពិបាកអឺពិបាកអីពិបាកប្រកែកព្រោះទំនាក់ទំនងភាសាដូចរវាងលេខខ្មែរនិងលេខសៀមឃើញទេចឹងគេសួរថាមួយណាកើតមុនហើយសូមួយណាកើតមុនចឹងនៅពេលដែលប្រទេសមួយអង្ខ្សោយណាចុះអង្ខ្សោយប្រទេសមួយឡើងប្រទេសមួយចុះខ្សោយប្រទេសមួយឡើងចឹងត្រូវតែរណបគេបាទត្រូវតែរណបត្រូវតែទទួលយកអធិអធិពល នៅក្នុងភាសានេះក៏អញ្ចឹងដែរអញ្ចឹងដោយសារយើងយ៉ាងម៉េចគេខ្លាំងជាងយើងក្រោយមកគេខ្លាំងឬក៏វប្បធម៌ហ្នឹងបាទបើមានអត្តពលក្របមកលើយើងការបែងចែកសូរខោសៈអខោសៈដោយសារយើងទម្លាប់ប្រើនោះព្រោះនៅក្នុងភាសាខ្មែរយើងមិនមែនមែនតែទៅវាមិនសូវមានជួយអ្នកណាដែលមានសូរសំឡេងធំប្រមាណទេយើងអានប្រហែលប្រហែលតែគ្នាហ្នឹងបាទពេលក្រោយមក មានលក្ខណៈខុសពីនេះសូមមើលក្នុងផ្នែកជួយជំនៈនៃអត្ថបទ អត្ថបទនេះទី3អ្វីដែលជាទឹកតាងមិន អាចប្រកែកបាននោះគឺការមិនដឹងជាបែងចែកស្រៈ3គឺបាទ1 2 3ហ្នឹងទៅក្នុងសេរីណាមួយច្បាស់លះច្បាស់លះទេ ដោយសារតែមូលហេតុនេះទើបអ្នកសិក្សាស្រាវជ្រាវមួយក្រុមជាក្រុមធំទៀតផងចាត់ទុកថាស្រៈទាំង3នេះនៅក្នុងសេរី អផងនៅនៅនឹងនៅក្នុងសេរីអផងបានគ្រាន់តែការបែងចែកទេយើងដឹងរបៀបប្រើប្រាស់ ផៃជាស្រអឿស្រអៀបាទបីហ្នឹងហើយនឹងស្រអួរគេបើគេយកតួស្រៈទាំងនោះទៅសរសេរជាមួយអ្វីដែលគេចាត់ទុកថាជាជួយនៈមូលភេទឬពួកអឬក៏សរសេរជាមួយអ្វីដែលគេចាត់ទុកជាជួយនៈមូលភេទពួកអឬមូលភេទឬពួកអស្រៈទាំងនោះមិនប្រែប្រួលសូឡើយបាទនេះគឺជាករណីពិសេសមិនបានថាពិសេសពីព្រោះគេត្រូវតែមានមូលភេទ2ដល់ស្រៈ3ហ្នឹង វាអត់ដូរបាទវាស្ទួនវាត្រួតគ្នាមិនប្រែប្រួលឡើយដែលខុសពីស្រាក់ក្រៅពីនេះដែលប្រែប្រួលសូទៅតាមមូលភេទឬពួកជួញជាអ្នកដោយសារតែការយកឃើញបែបនេះហើយទើបអ្នកសិក្សាស្រាវជ្រាវមួយចំនួន តែងតែលើកឡើងថា ស្រាក់ខ្មែរដួលសូទៅតាមសូជាអ្នកបើជាអ្នកអឺស្រាក់ក៏ដួលសូទៅ ជាអោដែរបាទយល់អញ្ចឹងមិនជាខុសទេតែ ខ្លីពេកព្រោះវាមានលក្ខខណ្ឌរបស់វាដែលដែលអ្នកស្រាវជ្រាវយើងអ្នកវិទ្យាករយើងក៏បានបញ្ជាក់ច្បាស់លាស់ថានៅជួយអ្នកណាខ្លះដែលមានសិទ្ធបាទដែលមានសិទ្ធអាចអឺអាចអ្វីបាទអាចដួលសូតាមគេហើយនៅពេលជួបនឹងជួយអ្នកណាមួយទីពីព្រោះលក្ខណៈនៃការដួលសូវាមានមួយតង់ពីរតង់បីតង់បាទមួយជាជួយជំនះមួយជាជួយជំនះផ្សំមួយជាជាងបន្តតែគ្នាអញ្ចឹងណា ការយកឃើញបែបនេះជាការចែកមិនដាច់នៅអ្វីដែលជារបៀបសរសេរនិងរៀនអានតួអក្សរបាទគឺសរសេរមកមកទៅភាសាអង់គ្លេសចែកដាច់ណាស់អញ្ចឹងណាបាទតួអក្សរនិងអ្វីដែលជាសូរភាសា តាមពិតទៅសូរស្រៈក្តីសូរជួយអ្នកក្តីដែលជាដែលដាក់ផ្សំជាមួយគ្នាមិនមានសូរណា បាទមិនមានសូរណា មួយដួលទៅតាមសូរណាមួយទេបាទឧទាហរណ៍ក្នុងពីអី គេមិនអាចនិយាយថាកដួលទៅតាម e គីឬក៏ e ដួលទៅតាមអឺដួលទៅតាមកទេចឹងគេចង់និយាយថារបៀបបកខ្មែរខុសបាទស្រៈតែមួយបាទស្រៈតែមួយគេចង់និយាយចឹងគេថាអត់ដួលព្រោះសអាយើងវាមានសូរ2ចឹងវាត្រូវតែបដូរខ្លួនវា នៅពេលទៅប្រើជាមួយក ឬពេលដែលប្រើជាមួយជាមួយកោបាទយើងថាវាដួលក៏បានថាវាដួលក៏បានថាវាប្រែប្រួលសូក៏បានបាទតែក្នុងនេះគេថាมันអាចបាទតើដូចអង់គ្លេសដូចភាសាអីចឹងมันអាចមើលទៅបាទมันអាចនិយាយថាកឹកហ្នឹងដួលទៅតាម e ឬក៏ e ដួលទៅតាមកឹកទេអញ្ចឹងมันអាចឧទាហរណ៍มันអាចកឹក e គាក៏มันអាចកអាអាកាដែរបាទស្វែងយល់ទាំងអស់គ្នា បាទយើងបន្តទៅទៀត ដូច្នេះយើងបញ្ជាក់ហើយបញ្ជាក់ទៀតថាសូរស្រៈសូរស្រៈខ្មែរមានសូរទៅតាមធម្មជាតិរបស់វាគឺគ្មានសូរប្រភេទអនិងសូរប្រភេទអនោះទេបាទអញ្ចឹងអ្នកនិពន្ធសិភៅគាត់ថាវាគ្មានអឺសូរប្រភេទអសូរប្រភេទអទេគឺទៅតាមធម្មជាតិរបស់ស្រៈខ្មែរនោះទេ គេបែងចែកស្រៈខ្មែរជាប្រភេទដូចជាសេរីអអនោះក៏ទៅតាមជុជនៈដែលមានច្រើនតែមានសូរតិចនិងស្រៈដែលមានតួតិច បាទតួសញ្ញាហ្នឹងតែសូច្រើនបំណងនឹងដោយសារស្រៈបាទស្រៈទាំងពីរនេះនឹងស្រៈមួយចំនួនទៀតបាទរហូតដល់ខាងនេះអូជាដើមគ្មានបាទគ្មានរូបប៉ុណ្ណោះបើស្រៈទាំងនោះមានរូបមានសញ្ញាតាំងសូដោយស្រៈអតីតទៀតនោះក៏គ្មានន័យនឹងនោះក៏គ្មានន័យនឹងនិយាយពីរឿងអអសម្រាប់ស្រៈនិងជួយជំនះខ្មែរនោះទេបញ្ហាសូវែងខ្លី គេឃើញភាពខុសគ្នារវាងស្រៈវែងនិងស្រៈខ្លី ក្នុងភាសាខ្មែរមិនមែនត្រឹមតែការកំណត់លើភាពបិទបើកឬលើរយៈពេលបន្លឺដែលស្ថិតក្នុងកម្រិតសូវវិជ្ជាប៉ុណ្ណោះទេតែគេ អាចឃើញភាពខុសគ្នារវាងស្រៈវែងនិងស្រៈខ្លី នៅក្នុងកម្រិតព្យាង្គនិងពាក្យក្នុងកម្រិតព្យាង្គចំពោះពាក្យខ្មែរសតស្រៈខ្លីមិនបាទអាចជាណាយោស្រៈខ្លីមិនអាចជាណាយោ ឬជាសត្យតាសត្យកណ្ដាលព្យាង ដែលមានទម្រង់ពើសភ្ជួញញៈស្រៈឬព្យាងបើកបានទេវាលែងក្នុងវាលែងក្នុងពាក្យតុតែមួយប៉ុណ្ណោះតែក្នុងការនិយាយទូទៅតុត្រូវគេថាតុកបាទភាគច្រើនគេថាតុកឬក៏គេនិយាយថាតុកតុកតាំងតុកទៅវិញតែផ្ទុយពីស្រៈវែងដែលអាចជានាយោព្យាងបើកបាន ក្នុងកម្រិតពាក្យស្លាកខ្លីมันអាចស្ថិតនៅដើមពាក្យ តែឯកឯងដោយគ្មានសូរជញ្ញៈជាប់ពីខាងក្រោយនោះទេគេនិយមហៅជញ្ញៈដែលនៅជាប់ពីក្រោយស្រាក់ថាជាជញ្ញៈប្រកបបាទអញ្ចឹងជញ្ញៈដែលនៅ ពីក្រោយស្រាក់ហៅជញ្ញៈប្រកបតួប្រកបឧទាហរណ៍កអញ្ចឹងគេហៅជាជញ្ញៈប្រកបប្រកបរបស់ស្រាក់អូបាទនេះគឺជាជញ្ញៈដើមជាងណាប្រកបនឹងស្រាក់ប្រកបទៅហើយនឹងប្រកបនឹងជញ្ញៈប្រកបចេញជាតុក ដែលខុសគ្នាពីស្រៈវែងដែល អាច នៅ ពីដើម ពាក្យតាឯកឯងបាននឹងដោយពុំចាំបាច់មានជួញជំនះនៅជាប់ពីក្រោយដូចជាអបាទអគុណអាពុកអ៊ីចឹងបាទអូពីនេះមានពីអ៊ូអអ៊ូអែជាដើម អមើលខុសបាទនេះអគុណនេះអាពុកអាអាពុកអ៊ីចឹងហើយនេះអ៊ូអនេះអ៊ូអែជាដើម តាមការកំណត់សម្គាល់នេះឃើញថាក្នុងភាសាខ្មែរស្រៈវែងអាចដើរតួជាសត្វតេតាក៏បាន ជារូបស័ព្ទារូបស័ព្ទារូបស័ព្ទាក៏បាន ជាព្យាង្គក៏បាន ជាងបើកជាពាក្យបាទ ជាពាក្យក៏បាននិងជាឃ្លាក៏បាន ចំពោះឃ្លាមិនពេញលេញចំណាយឯស្រៈក្លេដើរតួបាន តែត្រឹមសត្យតាប៉ុណ្ណោះយោទៅតាមបញ្ចែកបើបញ្ចែកបញ្ចែកទេបញ្ចែកស្រៈខ្មែរ មានគូវែងខ្លីអ្នកសិក្សាស្រាវជ្រាវ មួយចំនួន ជាពិសេសលោកយូរី Google ញីយាវមានរត់ដល់ពីរហើយនេះហាក់ដូចជាយោធាក្នុងករណីខ្លះ ខ្លះស្រាក់ខ្មែរមានគូសូវែងខ្លីក៏ប៉ុន្តែគូវែងខ្លីនេះមានតែ ក្នុងព្យាងបិទប៉ុណ្ណោះហើយគូវែងខ្លីនេះក៏មិនមានគ្រប់តែស្រាក់ឬគ្រប់តែពាកបាទឬគ្រប់តែស្ថានភាពសូនោះដែរគេឃើញមានគូវែងខ្លីនៃស្រាក់ខ្មែរចំពោះចំពោះអីចំពោះតែគូបាទអអអអអអបាទអអក្នុងពាក្យ សងសង់បាទសងសង់ពាក្យចតហើយនឹងចត់បាទអប្រវែងអកសាក្លីហើយនេះគឺតបតប់ដាក់គូជាមួយគ្នាបាទសមសំសំបីសរសេរពាក្យសមតែមួយហ្នឹងក៏យើងអានសមមួយទៀតដែរបាទពាក្យមួយទៀតណាអញ្ចឹងមានពាក្យសមមានពាក្យសមសេរតែមួយហ្នឹងប្របាទសអប្រសអនឹងហអោះព្រោះវាអត់មានខ្យល់សអីខ្យល់ហប្រប្រ តដដកជាដើមគួរក៏សម្គាល់ផងដែរថាគូស្រៈអវែងនិងស្រៈអខ្លី គេឃើញមាន តែក្នុងព្យាងបិទដែលមានសត្វចុងបាទសត្វចុងសត្វចុងព្យាងជាជួយអ្នកក្រអូមក្រោយលឹងបាទស្ទះឬស្ទះនិងជាជួយអ្នកច្រមោជួយអ្នកថ្មិញថ្លង់ស្ទះនិងបាទនឹងអីជួយអ្នកសូចន្លោះខ្សែសំលេងស្ទះបាទ ហើយជាអ៊ូអ៊ក្នុងពាក្យរងរងរត់រត់បាទត្រូវហើយកូនគុណកើមគុំក្រើបគ្រប់ជាដើមក្រើបគ្រប់ជាដើមកើមគុំគូអវែងអខ្លីគេឃើញមានតែក្នុងព្យាងបិទដែលមានភុញជាអ្នកចុងជាងជាភុញអ្នកក្រអូមក្រោយឬស្ទះនឹងជាភុញជាអ្នកច្រមុះ ជួញជំនះថ្មិញថ្លង់ស្ទះនិងជាជួញជំនះមាត់ជួញជំនះថ្មិញលឺស្ទះនិងជាជួញជំនះច្រមុះបាទជួញជំនះបបួមាត់ឬស្ទះនិងជាជួញជំនះច្រមុះជួញជំនះបបួមាត់ថ្លង់ស្ទះនិងជាជួញជំនះមាត់បាទគេហាក់ដូចជាបរិយាយច្រើន តែយើងនៅតែមិនទាន់ចាប់បានងាយងាយទេណាវាហាក់ដូចណាបាទអាអក្នុងពាក្យសាងសាំង ត្រាចត្រាច់ក្រាញក្រាញ់នេះបាតហើយបាត់តានតាន់ដាបដាប់បាទចាមចាំហើយដាលដាល់ដាដាចាចាចាចាបានសញ្ញានេះគេមិនមិនមិនដាក់ខេចាចាព្រោះវាអត់បញ្ចេញខ្យល់បាទតាមខ្ញុំយល់ ពីព្រោះបើសិនជាគេចង់ដាក់ខខអញ្ចឹងយើងត្រូវតែមានសូដូចតែអ្វីដែលជនបរទេសពួកអឺរ៉ុបពួកអង់គ្លេសគេបញ្ចេញខ្យល់នឹងដាក់ខេត្រូវហើយគេចង់ឲ្យមានជាក់ស្ដែង ប្រកបណាបើថាចាក់ចាក់ចាក់ណាឬក៏ចាក់ចាក់ចាក់បើវាលឺសំឡេងអញ្ចឹងគេក៏ជាដាក់អក្សរហ្នឹងតាំងឲ្យប្រកឲ្យប្រកបហើយព្រោះថាវាអត់លឺអីទេកន្លែងហ្នឹងវាអញ្ចឹងហ្នឹងគេដាក់សញ្ញានឹងចំនួនចាចាក់ ជាដើមគូ A វែង A ខ្លីគេឃើញមានតែក្នុងព្យាង្គបិទដែលមានភ្ជួញជំនៈចុងព្យាង្គជាភ្ជួញជំនៈក្រអូមក្រោយឬស្ទះនិងភ្ជួញជំនៈច្រមុះភ្ជួញជំនៈក្រអូមថ្លង់ស្ទះនិងជាភ្ជួញជំនៈមាត់ភ្ជួញជំនៈក្រអូមឬស្ទះនិងជាភ្ជួញជំនៈច្រមុះភ្ជួញជំនៈថ្មិញថ្លង់ស្ទះនិងជាភ្ជួញជំនៈមាត់ភ្ជួញជំនៈថ្មិញឬស្ទះនិងជាភ្ជួញជំនៈច្រមុះជួញជំនៈបបោមាត់ថ្លង់ស្ទះនិងជាជួញជំនៈមាត់បាទដូចជាវែង ឡាយជួយជាអ្នកបបោមាត់លឺស្ទះនឹងជាជួយអ្នកច្រមុះជួយជាអ្នកថ្មិញលំហូរជួយអ្នកដើមកត្រដោះនិងជាជួយជាអ្នកខ្សែសំលេងគេជួយជុតសេបន្តគ្នាយ៉ាងនេះព្រោះតែយើងមើលទៅងាយយល់អញ្ចឹងណាបងប្អូនគ្នាដាក់សញ្ញាព្រួញដាក់សង្ខេបខ្លីៗនៅពាក្យនេះចឹងមកបាទនេះគេបញ្ជាក់បាទយើងមិនជាចាំបាច់អានទេយើងអាចស្វែងយល់ខ្លួនឯងបន្ថែមបាន នេះតគ្នាឬទេផ្ទះខណ្ឌបាទអូចំណុចមួយទៀតបាទហើយជាអៀអៀហើយក្នុងពាក្យពីងពាំងហើយនេះទាទាទាអៀអៀអៀពាក្យងពីងអៀពាក្យពីងទាទះបាទរៀរៈរៀរៈជាដើមគូអៀវែងអៀខ្លីគេឃើញមានតែក្នុងជាងបិទ្ធ ដែលមានសច្ចុងព្យាងជាជួយអ្នកក្រអូមក្រោយលឺនឹងជាជួយជាអ្នកច្រមោជួយជាអ្នកដើមកត្រដោសនិងបាទនឹងជួយជាអ្នកចន្លោះខ្សែសំលេងស្ទះហើយចំណុចមួយនេះដែរក្នុងពាក្យបឺតបាទបិទអញ្ចឹងអឺនិងអេបេកបន្តបិទឬក៏បឹកបន្តបិទហើយមួយទៀតពើមពំបាទអើមអឹមពំ ជាដើមជាដើមគូអអឺអឺហើយនឹងអឺគេឃើញមាននៅក្នុងព្យាង្គបិទដែលមានព្យាង្គចុង គេគួរតែអាហ្នឹងនៅជាមួយ គ្នាមិននឹងហេតុអីបានជាធ្វើអញ្ចឹងអឺដែលជួយញាកចុងជាងជាជួយជំនាញថ្មីជាព្យាង្គជួយជំនាញចុងជាងជាព្យាង្គជាជួយជំនាញថ្មីថ្លង់នឹងជាជួយជំនាញមាត់ជួយជំនាញបបោមាត់លឺនឹងជាជួយជំនាញច្រមុះ អឺអឺក្នុងពាក្យយឺតបាទនឹងយឹតរឺតរឹតជាដើមគូអឺអឺបាទអឺអឺអឺអឺគេឃើញមានតែក្នុងជាងបិទដែលមានជួយអ្នកចុងជាងជា ជួយអ្នកថ្មិញថ្លង់និងជា ជួយជាអ្នកមាត់បាទអូអូអូអូ ក្នុងពាក្យបោកបាទនឹងបឹកជ្រងជ្រងនេះ ជូឈូតឈូតអីឈូតឈូតឈុតកូនកុនបូបោះជាដើមគូអូអូមកនេះអូអូអូវែងចុចពីអាហ្នឹងដូចអាហ្នឹងគេឃើញមានតែក្នុងព្យាង្គបិទដែលមានជួយអ្នកចំព្យាង្គជា ជួយអ្នកក្រអូមថ្លង់ស្ទះនិងជាជួយអ្នកមាត់ជួយអ្នកថ្មិញថ្លង់ស្ទះនិងជាជួយអ្នកមាត់បាទជួយអ្នកថ្មិញលឺស្ទះនិងជាជួយអ្នកច្រមុះជួយអ្នកដើមកត្រដោះ បាទគេដាក់ឲ្យទៅច្រើនអ្នកមធ្យមអ៊ូអ៊ូបាទវែងអ៊ូចេញពីក្នុងពាក្យលូលុកបាទពូតពូងហ៎នេះដូចជាងើតតាជាងើពូនពុនទូលទុនជាដើមគូអ៊ូអ៊ូអ៊ូអ៊ូបាទគេឃើញមាន តែក្នុងព្យាង្គបិទដែលមាន ជួយជំនះចុងជាងជាជួយជំនះក្រអូមក្រោយថ្លង់ស្ទះនិងជាជួយជំនះមាត់ជួយជំនះក្រអូមក្រោយឬស្ទះនិងជាជួយជំនះច្រមុះជួយជំនះថ្មិញថ្លង់ស្ទះនិងជាជួយជំនះមាត់ជួយជំនះថ្មិញឬស្ទះនិងជាជួយជំនះច្រមុះជួយជំនះថ្មិញលំហូរនិងជួយជំនះដើមកត្រដោះបញ្ហាសូស្រៈតោផ្សំអ្វីត្បិតតែលោក Google និយាយលោកគួនសុខកម្ពុជាក្តី បានលើកឡើងពីវត្តមាននៃស្រៈទ្វិសូឬសូស្រៈផ្សំហើយលោកទាំងពីរបានពណ៌នាពីរបៀបឬ ដំណាក់កាលការបន្លឺសូស្រៈប្រភេទនោះក៏ដោយក៏យើងយល់ថាស្រៈខ្មែរគ្មានស្រៈទ្វិសូឬស្រៈសូផ្សំនោះទេនិពន្ធគាត់បានបង្ហាញយ៉ាងនេះព្រោះក្នុងការបន្លឺគេមិនឃើញប្រដាប់បន្លឺជាពិសេសអណ្ដាតមានចលនាខុសប្លែកគ្នានៅពេលបន្លឺសូស្រៈតូឬឯកសូលនិងសូស្រៈផ្សំ ឬទ្វិសូនោះឡើយគឺខុសផ្លាយគ្នានៅត្រង់ចលនាណាចលនាអណ្បាតរុញមុខមករុញមកមុខមកផ្នែកកណ្ដាលឬផ្នែកខាងក្រោយនៃគុហាមាត់ឬក៏ចលនាអណ្ដាតឡើងលើឬចុះក្រោមបំណោះក្នុងការមិនលើសូណាមួយ ហើយក៏គេមិនឃើញថាក្នុងការមិនលើអ្វីដែលគេហៅថាស្រៈទ្វិសូឬស្រៈផ្សំនោះអណ្ដាតមានចលនាទៅរកការមិនលើស្រៈណាមួយ ហើយជៀនទៅរកការបន្លឺសូរស្រៈណាមួយទៀតក្នុង ពេលតែមួយនោះក៏ទេដែរបាទសូមចប់ប៉ុណ្ណេះឲ្យវាឆាប់ចប់ទៅចុះបាទដាក់វែងពេកឬក៏អឺបិទសេបតៈគ្នានឹងបន្តគ្នាធ្វើឲ្យពិបាកយល់បាទសង្ឃឹមទាំងអស់គ្នាងាយយល់ជាងនេះបាទហើយយើងនឹងជួបគ្នានៅមេរៀនក្រោយគឺជាងបាទបាទអរគុណជួបគ្នានៅវីដេអូក្រោយ